ដូចជារឿងអ្នកដតីណាដែលស្ដីថានន្ទាឬក៏បៀតបៀនដោយប្រការណាយើងបានឱកាសសាងបារមីដោយសេចក្តីអត់ធន់ខន្តិបារមីបានឱកាសសាងមេត្តាបារមីគេបៀតបៀនយើងយើងមិនបៀតបៀនទៅវិញដោយសីលបារមីហើយយើងអាចមានឧបាយដើម្បីសម្លាប់ភាពជាសត្រូវក្នុងបុគ្គលនោះឲ្យសត្រូវនឹងមកជាមិត្តយ៉ាងល្អណាស្គាល់ចិត្តស្គាល់ថ្លើមពិតប្រកប គឺទៅដោយអំណាចនៃទានបារមីក៏បានដោយអំណាចសច្ចៈបារមីក៏បានដែលយើងនិយាយអ្វីឲ្យពិតនិយាយអ្វីឲ្យជាសច្ចៈ យើងអាចឈ្នះអ្នកដែលនិយាយលេះលោះយើងអាចឈ្នះអ្នកនិយាយកំណាញ់អាការដែលមិនក្រោតអាចឈ្នះអ្នកដែលក្រោតបានអាការប្រព្រឹត្តល្អវាអាចឈ្នះនៅ អ្នកដែលប្រព្រឹត្តមិនល្អបានតែទៅយើងចាំបាច់ទៀមទាឲ្យអ្វីអ្វីខាងក្រៅហ្នឹងល្អមករកយើងបានយើងបានសុខហើយយើងហ្នឹងទន់ខ្សោយអត់មានបាន ទីពឹងអីខ្លួនឯងអញ្ចឹងឬក៏យ៉ាងម៉េចចឹងអត់ទេក្នុងព្រះសាសនានេះគឺ បង្រៀនឲ្យយើងរឹងប៉ឹង ណារហូតដល់ទៅថាអ្វីអ្វីដែលសន្មត់ថាមិនល្អក៏យើងអាចបាននៅប្រយោជន៍ពីអ្វីនោះទាំងដែលអ្វីនោះល្អហើយក៏មិនមែនល្អតែក្នុងអ្វីនោះទេគឺយើងអាចយកសេចក្តីល្អនេះមកជាឧបករណ៍មកជាកម្លាំងចិត្ត សាងបុណ្យបារមីដែលជាទីពឹងឲ្យយើងទាំងអ្វីខាងក្រៅនោះសំបីល្អប៉ុណ្ណាក៏ដោយវាមិនអាចដើម្បីមកជួយឲ្យយើងរួចផុតចាកទុកបានទេវាមិនអាចជួយឲ្យយើងរួចផុតពីសេចក្តីល្ងងបានទេអ្វីៗដែលថាយើងเตรียมទាចង់ឲ្យបានល្អតម្រូវតាមសេចក្តីត្រូវការរបស់យើងនោះដល់អញ្ចឹងយើងមានឱកាសមួយសាងភាពរឹងប៉ឹងឲ្យខ្លួនឯងទាំងដូចអ៊ីសុនពោជីដែលដែលកើតមកវាមិនចេះ ធំសោះក៏ប៉ុន្តែមេដៃ5ដណ្ដប់ឆ្នាំហើយនៅតែប៉ុណ្្នឹងទៀតរៀងធំតិចណាដល់អញ្ចឹងទៅនឹកឃើញចង់ឲ្យខ្លួនឯងបានទៅជាមនុស្សធំសុំលាលោកពុកអ្នកម៉ែហ្នឹងទៅរាជធានីដើម្បីបានធ្វើជាមនុស្សធំនឹងគេម៉ែអើយណាទៅឲ្យទៅកូនប្រពន្ធមេដៃហ្នឹង ធាត់ខាត់ស្មានតែកូននឹងឯងព្រមខាត់ទៅកូននឹងមានហេតុមានផលកូននឹងទៅប្រឹងប្រែងជាយាមមិនមែនទៅរស់សបាយមិនមែនទៅលេះលោះគ្រាន់តែចង់មើលគេមើលឯងទេពុកម្ដាយជឿជឿកូនព្រោះរស់នៅ5 6 10ឆ្នាំហើយឃើញកូននឹងប្រឹងប្រែងជាយាមឧស្សាហ៍ស្រឡាញ់កូននឹងយ៉ាងបដូរផ្ដាច់ជាទីបំផុតដល់ទៅ នឹកនឹកកោតចិត្តរបស់កូនដែលក្លាហាននោះផងអាណិតកូននោះហើយខ្លាចកូនទុកលំបាកមិនចង់ឲ្យទៅប៉ុន្តែมันអាចប្រកែកបានក៏ព្រមឲ្យកូននឹងទៅរៀបចំហើយធ្វើដំណើរផ្លូវទឹករៀបចំក្បូនមួយដាក់ក្ដោងឲ្យកូនទៅហ្មងចឹងណាហើយរៀបចំមានមជុលមួយ ធ្វើដងអីដាក់ឲ្យស្រួលបួលឲ្យកូននឹងកាន់ហើយយកអាទៅវាលស្រែក្តិចអាទឹកជ្រាមនោះបានធ្វើស្រោមដាវឲ្យកូនហើយចងខ្សែអំបោះស្រួលបួលចងនឹងចកេះកូនណាអ៊ីសុនពោជីណាមានដាវទៅជាមួយគ្រាន់ការពារខ្លួនទៅណាទៅណាពុកម្ដាយជូនទៅដល់សមុទ្រ ណាដាក់ទៅក្នុងសមុទ្របើក្តោងវឹបជ្រៀងឯតាមសមុទ្រហ្នឹងទៅមកទៀតណាលលក់មក7 7ខ្យល់បក់ហ្នឹងក៏ចិត្តទៅស្រាប់តែទៅឆ្ងាយទៅទៅនៅប្រហែលថ្ងៃហ៎មេឃខ្មៅមកហ្មងទៀតដល់ពេលខ្យល់ខ្លាំងបក់មកបាត់បាត់អាទូកក្តោង លិចហែលក្នុងទឹកស្រែកឲ្យគេជួយក៏អត់មានណាជួយដែរសិនពូជីខំប្រឹងហែលស្រាប់តែបានជួបនឹងសំពៅមួយតោងខ្សែតែធ្លាក់ចុះមកក្នុងទឹកឡើងទៅហត់ពេកលក់នឹងសំពៅគេទៅញាក់ឡើងឃើញលោកតាម្នាក់បរោះមានមុខមាត់មិនគួរឲ្យខ្លាចទេកំពុងតែអោនមកមើលហើយក៏លេចមើលជុំវិញខ្លួនឃើញម្រាមដៃគាត់នៅនឹងបាតដៃគាត់ចឹង អេចុះចៅឯងទៅណាមកណាលោកតាយខ្ញុំឈ្មោះអ៊ីសុនពូជីមកពីមកពីស្រុកឆ្ងាយណាអូសាកាមុនដំបូងហ្នឹងមានឈ្មោះថានេនិវ៉ាមកមកពីស្រុកហ្នឹងមកហ្នឹងមកធ្វើអីលោកតាខ្ញុំមកចង់ធ្វើជាមនុស្សធំព្រោះខ្ញុំកើតមកវាតូច ខំញ៉ាំបាយរាល់ថ្ងៃប៉ុន្តែវាអត់ធំលោកតាអីចៅឯងនេះគួរឲ្យស្រឡាញ់ណាស់ចៅឯងចង់ទៅរាជធានីទៅមិនបានទេទៅមិនដល់ទេទៅជាមួយតាតានាំទៅតាក៏នាំទៅហើយទៅដល់រាជធានីទៅដាក់ទៅនឹងផ្លូវប្រាប់ថា មើលទៅចៅឯងដូចជាតស៊ូព្យាយាមប្រឹងប្រែងប្រកាសជាបានទៅជាមនុស្សធំហើយប៉ុន្តែចៅឯងដើរតាមផ្លូវទៅ ប្រយ័ត្នគេជន់ណាមិនមែនដូចនៅស្រុកចៅឯងទេមកស្រុកនេះមនុស្សច្រើនណាស់បាទលោកតាអរគុណណាស់ជម្រាបលាលោកតាដើរទៅអត់ហ៊ានដើរតាមផ្លូវគេទេដើរកលុកលៀតកលុកលៀតដែលអាកន្លែងដែលអត់មានមនុស្សដើរកិច្ចលឿនណាមកនរណាមកដើរចង់ជន់អីកិច្ចផ្លិចបាទរត់តែឆ្មេដោយកូនកដោអញ្ចឹងទៅរហូតដល់ព្រះជវាំងចូលទៅក្នុង បិទទ្វារមានអាប្រឡោះតូចតូចចូលទៅបាត់ចូលទៅដល់ក្នុងមកណាទៅដល់យប់គោះទ្វារទៀតគោះទ្វាររាជវាំងគោកហៅគេទៀតរំតែលឺសូរដំណើរជើងមកកាន់ទ្វារហ្នឹងគេបើកទៅលឺសូរម៉ត់គេថាអ្នកណាមកគោះទ្វារមិនឃើញខ្ញុំនៅនេះមើលមកក្រៅមកឲ្យវាស្រួលប្រយ័ត្នជន់ខ្ញុំ តារបស់ព្រះរាជាទាំងណាមានឈ្មោះមានឈ្មោះអីគេស៊ូបួលខ្ញុំមិនបានយកចិត្តទុកដាក់ចាំទេណាកូនព្រះរាជធីតាអោនមកមើលទៅយកដៃដាក់មកវិសុនពូជីឡើងលើកដៃលើកដៃយកមកស្រឡាញ់ហ្មងគេនោះគ្រាន់តែឃើញស្រឡាញ់ខ្ញុំក៏ស្រឡាញ់ដែរកូនប៉ុណ្ណឹងណាស្រឡាញ់សួរ ប្រវត្តិស៊ូអីអីទៅឃើញអូយតម្រាំតែបោកបាននេះខំតស៊ូជាយាមណាស្រឡាញ់ទៅលើអាការដែលការតស៊ូព្យាយាមនឹងទៅទៀតអ៊ីសុនវូជីហ្នឹងស្រឡាញ់អញ្ចឹងខ្ញុំសុំនៅជាមួយផងខ្ញុំខ្ញុំនៅខ្ញុំជួយធ្វើកិច្ចការងារអីបានខ្ញុំធ្វើខ្ញុំអត់ឈៀលទេខ្ញុំគ្រាន់តែចង់នៅដើម្បីឲ្យខ្ញុំទៅជាមនុស្សធំបាទ ក៏នាងនឹងនាំយកទៅជួបព្រះបិតាពមេតាអីរៀបរាប់ប្រាប់ទៅអ្នកផ្ទះនឹងក៏ស្រឡាញ់ទាំងអស់គ្នានៅជាមួយបានសមាជិកម្នាក់ទៀតជួយធ្វើការដូចនៅជាមួយម៉ែអញ្ចឹងទៅធ្វើការងារអីដែលធ្វើបានគឺធ្វើទាំងអស់ហើយកូនស្រីហ្នឹងកូនស្រីស្ដាច់ហ្នឹងបង្រៀនវិសុនពោជិឲ្យចេះមើលអសរហើយឲ្យចេះអានអសរទៀតរៀនទៀតរៀនអសរទៀតរៀនឆ្លាត នៅច្រើនឆ្នាំទៅនៅជាមួយហ្នឹងគេស្រឡាញ់អញ្ចឹងទៅទៅណារត់ត្រែលត្រែលពេលមួយរដូវផ្ការាជពេលហ្នឹងណាកូនស្រីស្ដាច់ហ្នឹងក៏នាំគ្នាគ្នា ច្រើនទៅលេងសួនឧទ្យានទៅព្រៃទៅមើលផ្កាឈើរាជទៅក៏គេសប្បាយវិសុនពោជី មើលទៅនឹកឃើញឪពុកម្ដាយចឹងបែកច្រើនឆ្នាំមកហើយឃើញកន្លែងវាស្អាតចឹងទៅរៀបចំណាវាមិនមែនដូចព្រៃដែលអត់រៀបចំអីព្រៃឧទ្យានរៀបចំមានផ្កាក៏រៀបចំស្មៅដើមឈើអីមានកន្លែងអង្គុយមានទឹកមានអីហ្នឹងនឹកឃើញនឹកឃើញឪពុកម្ដាយនឹកឃើញថាពេលណាមួយអញនឹងទៅអញ្ជើញពុកម៉ែអញមកនឹកឃើញដល់ប៉ុណ្ណឹងទៀតណាតែនឹកឃើញឪពុកម្ដាយ ផ្លឹកទៅចឹងទៅទាំងផ្លឹកនឹកឪពុកម្ដាយផ្លឹកទៅស្រាប់ឮសូរគេស្រែកវាយឡើងចឹងមនុស្សរត់ប្រសាទមើលទៅយៈមួយចេញពីក្នុងព្រៃមកហើយឃើញព្រះចតិដាហ្នឹងរត់គេដែរតាក់ជើងដួលយៈហ្នឹងរត់លេវលឿនមកសន្ពោជីនឹកឃើញថាអញត្រូវជួយព្រះជីដាដកដាវពីចកេះវឹបរត់ចូលទៅស្រែក ណាត្រែកបងស្រីកំភៃហើយតាមពិតវិសិនពោជីហ្នឹងអាយុបងបងព្រះធីតាហ្នឹងទៅទៀតប៉ុន្តែដោយសារខ្លួនឯងតូចក៏ហៅគេបងស្រីទៅណាខ្ញុំជួយបងស្រីកំខ្លាចរត់វឹងទៅយកមើលមកឃើញវិសិនពូជីរត់ឲ្យឆ្មិញមកចាប់វិសិនពូជីមុនគេញាត់ចូលទៅក្នុងមាត់ សិនពោជិះធ្លាក់ចូលទៅតាមពងកមកសទុះរំដល់កាពះយកទៅដល់លើកដាវឡើងចាក់កាពះយកទៅបឹបបឹបបឹបមិនបាច់រត់ដាក់រួចយកយកដៃក្តោបពោះប្រែកបកាត់ដួលទៅដីចឹងដួលទៅដីសិនពូជីរត់ឡើងតាមអាកំពង់កំពង់កនឹងចេញមកវិញមកដល់ចូលទៅនឹងអាក្រោមច្រមុះចាក់ក្រោមច្រមុះយក បឹបបឹបបឹបយៈនឹងឈឺរហូតដល់ទៅกระដាស់ខឹកខឹកទៀតពិសិនពូជីតចេញមកក្រៅទៀតយៈឈឺយកដៃក្តៅពោះបិទច្រមុះរត់ចូលព្រៃអត់នៅក្រោយចាស់សត្វត្រីអូយបានជីវិតដោយសារសុនពូជីណាដឹងគុណណាហើយមកទទួលចាប់លើកសុនពូជីណាអរគុណរួចទៅ បំរុងនឹងចូលទៅព្រះរាជវាំងមើលទៅឃើញកែវមួយឃើញកែវមួយរាជធីតានឹងស្គាល់ថាកែវនេះជាវត្ថុស័ក្តិសិទ្ធិណាអាចឲ្យសម្រេចនៅសេចក្តីប្រាថ្នាបានដឹងគុណវិសុនពូជីក៏ឲ្យទៅណាឲ្យទៅតាអូនតូចចង់ប្រាថ្នាអីកែវនេះស័ក្តិសិទ្ធិណាស់អីនោះលើកដៃសំពះមកណាទុកដៅស្រួលបូលើកដៃសំពះ ធ្វើមកអ៊ីអូយអ៊ីអូយនឹងគេប្រាថ្នាអីណាស្រាប់តែវឹកធំពេញកំឡោះបណ្ដោយចឹងណាវាចង់ធំយូរហើយណាហើយអ្នកណាដែលអមុនគេព្រះធីតាគៀកដៃវឹកទាញទៅក្នុងវាំងបណ្ដោយណាជម្រាបលោកពុកអ្នកម្ដាយកូនបានជីវិតដោយសារសុនពោជីរៀបរាប់រឿងនឹងចឹងចឹងទៅរៀបអភិសេកទៅ ណានៅក្នុងប្រាសាទយ៉ាងធំក្រោយមកទៅនាំមេដាបេដាមកនៅក្នុងព្រះរាជវាំងទៅរឿងវិសុនពោជិជាប់ដោយក្នុងខេត្តណាណាប៉ុណ្ណឹងហ្នឹងរឿងនិទាននៅប្រទេសជប៉ុនទៀតណាអឺកណាគុណចាស់ញាតិញោមទាំងណានេះជារឿងនិទានមួយដែល យើងសិក្សាទៅយើងស្ដាប់កំសាន្តចឹងទៅប៉ុន្តែវាវាត្រូវនឹងកូនតូចតូចកមារាកមារីទៀតចូលចិត្តស្ដាប់រឿងណាវាបណ្ដោះប្រាជ្ញាស្មារតីកូនតូចតូចឯណោះណាព្រោះដំណើរសាច់រឿងហ្នឹងដែលធ្វើឲ្យមនុស្សតូចបានទៅជាធំវាមានភាពរឹងប៉ឹងក្លាហាន នៅជាមួយដណ្ដាស្មោះត្រង់ជាមួយអ្នកនឹងដែលធ្វើឲ្យគេស្រឡាញ់ឧស្សាហ៍ព្យាយាមគឺស្ដាប់ទៅវាវាបង្កើននៅនៅសេចក្តីក្លាហានសេចក្តីព្យាយាមពីព្រោះអាសេចក្តីក្លាហានសេចក្តីព្យាយាមនេះវាជាការពិតណាវាជាការពិតដែល ជំនួសសាច់ធោទាំងសាច់ធោយើងនិយាយទៅក៏បានហើយមិនបាច់ចាំរឿងរ៉ាវអីទេប៉ុន្តែដល់ក្មេងៗវាមានសាច់រឿងវាឲ្យចាំវាឲ្យនឹកឃើញហើយវាដូចជាថាមានរូបភាពមានភាពជាក់ស្ដែងជាគំរូជាឧទាហរណ៍រឿងខ្មែរយើងក៏មានច្រើនទាំងរឿងខ្លះក៏មានប្រយោជន៍ចឹងទៅរឿងខ្លះក៏ឥតប្រយោជន៍អីចឹងទៅដែរណាអញ្ចឹងបានថា បើយើងនិយាយរឿងនិទានអីអីផ្សេងផ្សេងឲ្យវាមានប្រយោជន៍នៅក្នុងហ្នឹងចឹងណាដូចជាកតិលោកដូចជាប្រជុំរឿងព្រេងអីអីហ្នឹងសម្រាប់ក្មេងក្មេងបណ្ដោះសេចក្តីព្យាយាមបណ្ដោះគុណធម៌មេត្តាករុណាបណ្ដោះភាពស្មោះត្រង់ឲ្យចេះស្រឡាញ់សេចក្តីល្អហ្នឹង